នាយឧត្តមសេនីយ៍សៅសុខាឲ្យក្រុមការងារចុះស្រាវជ្រាវករណីពលរដ្ឋប្តឹងមេ PM ខេត្តស្ទឹងត្រែង ទៅ ប្រធានព្រឹទ្ធសភានាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យរៀបចំក្រុមការងារដើម្បីចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវរកឲ្យឃើញការពិតទាំងការដឹកនាំបញ្ជានិងការកសាងនីតិវិធីពាក់ព័ន្ធករណីបុគ្គលប្រជាពលរដ្ឋម្នាក់ឈ្មោះជាវុធី បានប្តឹងចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទៅសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា ដើម្បីជួយអន្តរាគមរកយុត្តិធម៌ក្នុងករណីនេះ បើយោងតាមអ្នកនាំពាក្យកងរាជអាវុធហត្ថ អ្នកនាំពាក្យកងរាជអាវុធហត្ថឧត្តមសេនីយ៍ត្រីអេងហ៊ីបានឲ្យដឹងនៅថ្ងៃទី19ខែសីហា ឆ្នាំ2022នេះថារយៈពេលប្រមាណថ្ងៃនេះ មានព័ត៌មានជាច្រើនដែលបានផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាននានា អំពីពាក្យសុំអន្តរាគមរបស់ឈ្មោះជាវុធី ទៅព្រឹទ្ធសភានិងទៅអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទក្នុងករណីលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន1រូបប្រើប្រាស់អំណាចទូនេតិសម្លុតគម្រាមកំហែងប្រជាពលរដ្ឋនិងឃុំឃាំងដោយគ្មានដីកាតុលាការនោះលោកជំរាបជូនថា កងរាជអាវុធហត្ថបានទទួលព័ត៌មាននេះជាច្រើនថ្ងៃមកហើយ ហើយក៏បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងសេចក្តីបញ្ជាក់របស់តំណាងអัยការអមសាលាដំបង ខេត្តស្ទឹងត្រែងអំពីរឿងហេតុនេះដូចខាងក្រោម1នៅថ្ងៃទី28ខែមីនា ឆ្នាំ2022មានករណីជីករករករ៉ែដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថ្លាបបរិវត្ត លោកជាសុភ័ក្រព្រះរាជអាជ្ញារង បានចុះផ្ទាល់ក្នុងការដឹកនាំ និងសម្របសម្រួលនីតិវិធី រហូតឈានដល់ការខាត់ខ្លួនជនសង្ស័យឈ្មោះជាវុធី មកសាកសួរនៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកព្រះរាជអាជ្ញារង បានបញ្ជាក់ថាគាត់បានសម្របសម្រួលនីតិវិធីនិងសម្រេចឲ្យខាត់ខ្លួនដើម្បីសួរនាំរហូតបញ្ជូនសំណុំរឿងនិងឈ្មោះ ជាវុធី មកដល់អัยការអមសាលាដំបងខេត្តស្ទឹងត្រែងចាត់ការបន្ត2លោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីបានបញ្ជាក់ថារូបគាត់និងលោកវរៈសេនីយ៍តួភួយខ្វៃមិនបានសម្លុតគម្រាមកំហែងទៅលើឈ្មោះជាវុធីដោយការចោទប្រកាន់នៅឡើយឧត្តមសេនីយ៍ត្រីអេងហ៊ីបានបន្តថា កងរាជអាវុធហត្ថនៅ តែទទួលយក ពាក្យបណ្ដឹងនិងធ្វើការស្រាវជ្រាវរកការពិត។ ពីព្រោះកងរាជអាវុធហត្ថមានតួនាទីភារកិច្ចការពារបំរើសង្គ្រោះប្រជាជន គ្រប់កលៈទេសៈនិងត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរឧត្តមសេនីយ៍ត្រីអេងហ៊ីបញ្ជាក់ថាកងរាជអាវុធហត្ថនិងប្រគល់សិទ្ធជូនមេធាវី និងបុគ្គលឈ្មោះជាវុធីនៅវិញក្នុងករណីរកមិនឃើញកំហុសក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់យោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីការពារអង្គភាពនិងបុគ្គលិកនៃកងរាជអាវុធហត្ថសូមជម្រាបដែរថាបើយោងតាមលិខិតរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតនៃព្រឹទ្ធសភាជម្រាបជូននាយឧត្តមសេនីយ៍សៅសុខាកាលពីថ្ងៃទី8ខែសីហា ឆ្នាំ2022បានឲ្យដឹងថាគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេត នៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍មួយច្បាប់កាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2022របស់ឈ្មោះជាវុធី មានទីលំនៅ ភូមិឃុំស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងគ្រប់ចូលមកសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា ជួយអន្តរាគមរកយុត្តិធម៌ក្នុងករណីលោកអៀងវ៉ាន់ឌីមេ បញ្ជាការកងរាជអាវុធហត្ថនិងលោកភុយខ្វៃ ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រំប្រទាននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងប្រើប្រាស់អំណាចទួលនីតិសម្លុតគម្រាមកំហែងពលរដ្ឋនិងឃុំឃាំងដោយគ្មានដីកាតុលាការគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភាបានបន្តថា តាមការអះអាងរបស់ឈ្មោះជាវុធីបានបញ្ជាក់ថាកាលពីថ្ងៃទី3ខែមេសាឆ្នាំ2022ខ្ញុំ បានយកលិខិតផាកពិន័យ ចេញពីមន្ទីររ៉ែនិងធម្មពល អំពីរឿងអ្នករុករកថ្មម៉ាប់ដើម្បីយកទៅឲ្យមន្ត្រីកងរាជអាវុធហត្ថត្រួតពិនិត្យដោយខ្ញុំបាទបានទៅដោយផ្ទាល់ដល់ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនៅទីនោះមានវត្តមានលោកអៀងវ៉ាន់ឌីនិងលោកភួយខ្វៃនិងមានកូនចៅមួយចំនួនទៀតក្រោយពីបានប្រគល់លិខិតរួចហើយ រូបខ្ញុំត្រូវបានមន្ត្រីកងរាជអាវុធហត្ថចាប់សម្លុតគំរាមកំហែងនិងបង្ខំខ្ញុំឲ្យឆ្លើយតាមរបាយការណ៍ដែលពួកគេបានរៀបចំរួចជាស្រេចនិងឲ្យផ្តិតមេដៃទាំងខ្ញុំមិនបានដឹងអ្វីទាល់តែសោះថាអ្នកណាជាអ្នក ប្រព្រឹត្តព្រោះគាត់គ្រាន់តែជាអ្នកនាំសារយកក្រដាស់ផាកពិន័យមកឲ្យកងរាជអាវុធហត្ថពិនិត្យមើលប៉ុណ្ណោះលើសពីនេះមន្ត្រីកងរាជអាវុធហត្ថខាងលើ បានរឹបអូសយកម៉ូតូទូរស័ព្ទដៃនិង ប្រាក់មួយចំនួន រួចបន្តឃុំខ្លួនខ្ញុំនៅ ទីនោះអស់រយៈពេល1ថ្ងៃ1យប់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ